ហើយមិនដើរទៅដល់ត្មនណាទៅដល់ត្មននៅចាត់ទុកថាខ្ញុំអាចបានឃើញទាំងអស់អាចបានឃើញឯងឯងហើយដល់ទៅលឿនលឿនខ្ញុំប្រយ័ត្នទៅដែរប៉ុន្តែខ្ញុំអត់ចង់ឲ្យស្មៅខ្ញុំដើរកាត់មនុស្សដូចមេតាឯងហ្នឹង បើអាចារ្យឃើញស្មាលចឹងបកក្រោយរៀងខ្លួននៅឆាប់ចប់បកក្រោយចេះបកបានទេប៉ុន្តែពេលវេលាមិនអាចថយក្រោយផងហ្នឹងបានន័យថាម៉េចខ្ញុំក៏មិនដឹងដែរតែបើសិនជាអាចទេខ្ញុំចង់ឲ្យការចង់ចាំខ្ញុំមកលេបបាត់ដល់អស់ហ្មងជាពិសេសរឿងភមេតាឯងហ្នឹងបន្ថែមពេលនេះជាពេលត្រូវទួស្គាល់រឿងគ្រប់យ៉ាងរឿងការប៉ັດមិនអាចគិតវេះបានទេទោះបីជាពេលមុនពួកយើងធ្លាប់ មានរឿងផ្សេងល្អមួយគ្នាក៏ដោយប៉ុន្តែខ្ញុំទទួលយកបានទេឲ្យខ្ញុំមកទទួលថាមេតាឯនោះជាបងបកកើតពួកខ្ញុំមិនខ្ញុំធ្វើបង្កើតទេបើថាបើណែធំណាស់មិនខ្មែរពីមុនទៀតទេ តែបើទៅជាស្ត្រីជាមួយគ្នាវិញអញខ្ញុំតែទទួលគេជាបងខ្ញុំមិនខ្ញុំអាចទទួលយកទេខ្ញុំមិនអាចទទួលយកបានទេគេមិនជាបងខ្ញុំទេគេមិនជាបងខ្ញុំទេគេមិនជាបងខ្ញុំទេអត់ទេនេះសានេះសាអូនកាត់អីហ្នឹងមិនអូនចង់សម្រាប់ខ្លួនចឹង នេះសាអូនកាប់ថៃណាគេធ្វើអីអូនមិនបានអូនគិតចង់សម្លាប់ខ្លួនអញ្ចឹងចាប់ប្រាប់បងមកឬមួយក៏អ្នកនៅកន្លែងធ្វើការគេធ្វើបាបអូនឬមួយក៏ fan fan ធម្មតា គេបូលីអូនគេធ្វើអីដាក់អូនខ្លះមិនបានអូនដល់ថ្នាក់ចង់សម្លាប់ខ្លួនបែបហ្នឹងហ៎ចាប់ប្រាប់បងមកអូនអត់មានចង់ទៅសម្លាប់ខ្លួនអីណាហើយក៏អត់មានអ្នកណាមកធ្វើអីអូនដែរអូនគ្រាន់តែ អូនគ្រាន់តែទទួលយកការប្រាប់បានអូនខំតស៊ូស្វត់ស្វែងដើម្បីស្វែងរកមនុស្សម្នាក់ប៉ុន្តែអូននៅមានកាតព្វកិច្ចច្រើនទៀតត្រូវធ្វើអូនតែស្លាប់ងាយងាយចឹងមិនកើតអឺចឹងបានន័យថាអូនអាចបានសម្លាប់ខ្លួនទេអូយបងខំតែភ័យមុននេះបងភ័យខ្លាចមនុស្សតែបងស្រឡាញ់នេះរងសម្ពាធបងភ័យខ្លាចមនុស្សតែបងស្រឡាញ់នេះខូចចិត្ត តែបងអត់អាចជួយរំលែកក្តីទុកគេបានបាត់ធ្វើឲ្យគេដល់ថ្នាក់គេចង់សម្រាប់ខ្លួនបែបហ្នឹងតែពេលនេះបងបានយល់ហើយអូនបានគិតខ្លីទេហើយមនុស្សដូចអូនហ្នឹងចាស់គិតខ្លីកើតអីអូនខំតស៊ូមកដល់ថ្ងៃហ្នឹងជីវិតអូនមានតម្លៃណាអឺបើអញ្ចឹងហេតុអីបានជាអូនមកឈោយំហ្នឹងហើយមុននេះអាស្អីគេដែលអូនទទួលយកបាននោះហ៎ នហៅឃើញបងស្រីអូនឯងមែនអូអូនហៅឃើញបងស្រីវិញហើយហើយមិនបានអូនទទួលយកបានអញ្ចឹងហ៎ចាតែគេជាមនុស្សដែលអូនស្គាល់ហើយជាស្រីសួរពូសិសាច់អត់ជាបងពីមុនទៀតចឹងហើយបានអូនទទួលយកអត់មែនអូនទទួលយកអត់មែនទេ អីគុំយំអីណានីតា ការពិតវានៅតែជាការពិតហើយរឿងការពីមុនតែពួកយើងស៊ីសាច់ហត់ឈាមគ្នានោះវាគឺជារឿងអតីតកាលអ្វីដែលសំខាន់នេះគឺនៅពេលនេះអូនរកឃើញបងស្រីហើយត្រូវតែផ្ដោតក្តីស្រឡាញ់ឲ្យគ្នាទៅវិញទៅមកណាមនុស្សយើងគ្មានណាល្អអត់ចង់ទេការសំខាន់គឺយើងដឹងខុសហើយយើងចេះកែខ្លួន បងក៏ដឹងដែរថាមេត្តាក៏គេចង់នៅក្បែរប្អូនស្រីគេចង់នៅចិត្តប្អូនស្រីគេដូចជាអូនដែរហើយគេក៏ប្រហែលជាសោកស្ដាយដែរតែគេបានធ្វើរឿងមិនល្អដាក់ប្អូនស្រីរបស់គេតាមពិតទៅក្តីស្រឡាញ់បងប្អូនតែចង់នៅក្បែរគ្នានឹកគ្នាតែបែរជានៅឆ្ងាយពីគ្នាទាំងតែការពិតហ្នឹងគឺនៅចិត្តគ្នាសោះ ចឹងហើយបានគេនិយាយថាយើងអាចមើលងាយណាបានទេពួកយើងអាចមើលឃើញថាអនាគតរបស់គេគឺយ៉ាងម៉េចទេអូនកុំយំអីណាគ្រប់យ៉ាងគ្រប់យ៉ាងវានឹងល្អប្រសើរឡើងវិញបើអូនព្រមទទួលយកការពិត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 បាកាសលើពិភេសជ្ជៈពៅកម្លាំងសូមកុំឲ្យខកខានឱកាសចុងក្រោយសម្រាប់ការលូតកម្ពស់ជាមួយនឹង Pedisure 10 Plus ថ្មីសម្រាប់កុមារវ័យជំទង់រូបមន្តគុយខ្យងពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្យង Dolly Brand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 គូឡូប្លាស្តូជួយជ្រៀងគ្រប់មែនប្លាស្តូអន្តទានសហគមន៍កសិកម្មអាចទូទាត់បត់បែនតាមលំហូរសាច់ប្រាក់និងអាចសងមុនការកំណត់គ្រប់ពេលដោយគ្មានការពិន័យដុំសុបខ្នោថ្មីមានជាតិដូចរងាស់មុនទាំងមូលឈ្ងុយឆ្ងាញ់និងសម្បូរដោយជីវជាតិចង់ប្រំថាស្រលាញ់ស្រលាញ់ ខ្ញុំអត់មានប្អូនស្រីដូចគេទេកូនគ្នាច្រឡំហើយខ្ញុំអត់មានប្អូនស្រីដូចគេទេកូនគ្នាច្រឡំហើយមិនទេមិនទេនេះដោយសារតែថ្ងៃមិញទើបបងខ្លាចថាច្បាប់នេះមែននេះរត់រត់ប្រាប់ខ្ញុំមករត់រត់ប្រាប់ខ្ញុំមកថាមកចែកប៉ុន្តែត្រូវអានសៃអ្នកនឹងមកច្បងខ្ញុំមិនត្រូវអីគេមកច្បងសៃមកកាត់ខ្ញុំមិនត្រូវអានវាមកចែកប៉ុន្តែត្រូវអី អូនមេគុំគ្នាយកច្រឡំទៅអីមកប្រាប់មេគេមិនជាប្អូនអូនទេប៉ិនម៉ែដានរត់ប្រាប់ខ្ញុំមេខ្ញុំអីខ្ញុំអីខ្ញុំមានអារម្មណ៍ចឹងណាស់រត់ប្រាប់ខ្ញុំមកគេមិនជាប្អូនរបស់ខ្ញុំទេគេមិនជាប្អូនរបស់ខ្ញុំទេមេមិនរត់រត់ប្រាប់ខ្ញុំមកប្រាប់ខ្ញុំមករត់មេតាអូនត្រូវតែតាំងអារម្មណ៍តាំងសតិធ្វើចិត្តឲ្យល្អទោះជាពេលនេះវាដូចជាអ្វីដែលអូនពឹងទុកតែវាជាការពិតពេលនេះ ក្តីសម័យធំបំផុតរបស់អូនអូនបានរកឃើញគឺលីសានេះជាបងស្រីពិតប្រាកដរបស់អូនការជួបលើកនេះវាមិនមែនជានៅពិបាកទូយកតែវាជាសញ្ញាប្រាប់ថាមនុស្សធ្វើតែចេះស្រឡាញ់មើលថែគ្នាទោះបីគេជាអ្នកណាក៏ដោយមិនមែនចេះតែស្អប់គ្នាធ្វើប្រកួតប្រជែងប្រណាំងគ្នាហើយពេលនេះគឺជាពេលវេលាដែលអូននៅឃើញការពិតហើយក៏ជាពេលដែលអូនត្រូវផ្សះផ្សាគ្នាវិញដែរ ហើយបំពេញរឿងដែលធ្លាប់ធ្វើមិនល្អគ្រប់យ៉ាងរវាងអូនហើយនឹងនីសាណា ចាត់ទុកថាខ្ញុំអាចបានឃើញទាំងអស់អាចបានឃើញឯងទេហើយដើរទៅលឿនលឿនទៅខ្ញុំប្រញាប់ទៅដែរប៉ុន្តែខ្ញុំអត់ចង់ឲ្យស្មៅខ្ញុំដើរកាត់មនុស្សដូចមេតាឯងហ្នឹងអូបើចាស់ឃើញស្មៅចឹងបកក្រោយរៀងខ្លួននៅឆាប់ចប់បកក្រោយចេះបកបានទេប៉ុន្តែពេលវេលាមិនអាចថយក្រោយផងហ្នឹងបានទេថាម៉េចខ្ញុំក៏មិនដឹងដែរតែបើសិនជាអាចទេខ្ញុំចង់ឲ្យការចង់ចាំខ្ញុំមកលេបបាត់អស់ហ្មង ជាពិសេសរឿងធម្មតាឯងហ្នឹងប៉ុន្តែពេលនេះជាពេលត្រូវទួស្គាល់រឿងគ្រប់យ៉ាងរឿងការប៉ັດមិនអាចគិតបេះបានទេទោះបីជាពេលមុនពួកយើងធ្លាប់មានរឿងផ្សេងល្អមួយគ្នាក៏ដោយប៉ុន្តែខ្ញុំទទួលយកអត់បានទេឲ្យខ្ញុំមកទទួលថាមេតាឯងនោះជាបងបង្កើតរបស់ខ្ញុំមិនខ្ញុំធ្វើបង្កើតទេប៉ុន្តែបើណាឯងធំមែនទេមិនខ្មែរពីមុនទៀតទេ កុំចង់កិច្ចព្រឹកអីដែលមិនអាចទៅរួចការពិតនៅជាការពិតហ្នឹងស្មាស់តែមកចង់គិចវេះមែនខ្ញុំក៏ចង់ដែរប៉ុន្តែខ្ញុំធ្វើវាមែនព្រោះរឿងការពិតនៅជាការពិតហ្នឹងគេនិយាយចឹងបានន័យថាគេចង់សុំឲ្យខ្ញុំទទួលស្គាល់គេជាបងស្រីមែនហើយគេចង់ធ្វើជាសត្រូវបងស្រីខ្លួនឯងរហូតថ្ងៃស្លាប់មែនណា thank you Música មែនមិនចង់ជួយទេណាប៉ុន្តែមិនច្រឡោះស្មានតាក្រុមការងារថតបើមានចិត្តចង់ជួយតែម្ដងឯងទុកឲ្យដួលបាត់ហើយ ត់ដោយសារម្នាក់ស្រីហ្នឹងទេតែមិញហ្នឹងក៏គេអត់ចង់ជួយខ្ញុំមែនហ៎យោភៀងខ្ញុំដូចក្រុមការងារណាហ៎ខ្ញុំគូណាតែមានបងស្រីឆ្លាតជាងហ្នឹងមិនត្រូវគាត់ចង់បើកគេសោះក៏អត់មាន logic ដែរអញ្ចឹងចង់ធ្វើបងស្រីផននីសា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 បាកាសលើពិភេសជ្ជៈពៅកម្លាំងសូមកុំឲ្យខកខានឱកាសចុងក្រោយសម្រាប់ការលូតកម្ពស់ជាមួយនឹង Pedisure 10 Plus ថ្មីសម្រាប់កុមារវ័យជំទង់រូបមន្តគុយខ្យងពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្យង Dolly Brand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 លោកឡាតូឈ្ងុយឆ្ងាញ់គ្រប់មែនឡាតូអន្តទានសហគមន៍កសិកម្មអាចទូទាត់បត់បែនតាមលំហូរសាច់ប្រាក់និងអាចសងមុនការកំណត់គ្រប់ពេលដោយគ្មានការពិន័យដុំសុបខ្នោតថ្មី មានជាតិដូចរងាស់មុនទាំងមូលឈ្ងុយឆ្ងាញ់និងសម្បូរដោយជីវជាតិចង់ប្រំថាស្រលាញ់ស្រលាញ់មកគេដឹងនឹងខូចចិត្តគេឃើញខ្ញុំលួចមកគេហើយ អើយនេះសាយនេះសាចង់មកគេបានចិត្តណាខ្មែរឈ្គូនមកគេកថាចង់និយាយមកគេមែនណាលីសា Boss មានកែមែននេះនីសាអត់ទាន់និយាយគ្នាជាមួយមេតាទេមែនគឺគឺ boss អត់ចង់ឲ្យយើងទាំងពីរនេះនៅតែបន្តនិយាយចូលគ្នាអញ្ចឹងទេនេះខ្ញុំមើលដឹងថាអ្នកទាំងពីរចាប់ដើមទុនចិត្តដាក់គ្នាគ្រាន់តែមកដឹងរៀងខ្លួនខ្ញុំដូចជាអត់មានអីទៅនិយាយជាមួយគេផងមិនបានគ្មានអត់អីសិនជានីសាអៀន ចាំខ្ញុំជួយអានីសាហើយនឹងមេតាញើគ្នាវិញបានបោះជួយខ្ញុំមិនបើឥឡូវនោះទោះបីជាខ្ញុំចង់និយាយមួយគេក៏គេមិនព្រមនិយាយមួយខ្ញុំដែរអ្នកណាថាតាមពិតមេតាគេក៏ចង់និយាយជាមួយនឹងបងអូនស្រីគេណាបងអូនស្រីដែលគេសម័យចង់ជួបសម័យចង់នៅក្បែរហ្នឹងមិនមែនជាខ្ញុំទេឥឡូវហ្នឹងគេកំពុងខកចិត្តទេតែខ្ញុំជាបងអូនបង្កើតរបស់គេហើយខ្ញុំក៏កំពុងខកចិត្តដូចគ្នាខ្ញុំថាមិនមែនចឹងសម្រាប់ខ្ញុំនៅពេលនេះ ខ្ញុំមើលឃើញថាអ្នកទាំងពីរកំពុងតែស្ដាយនៅរឿងមិនល្អដែលអ្នកទាំងពីរធ្លាប់ធ្វើដាក់គ្នាពីមុនមកហើយអត់ហ៊ាននិយាយរៀងខ្លួនចឹងហើយចង់សុំទោសគ្នាតែច្រកដូចគ្នាពេកតែរឿងដែលថាខកបំណងដែលដឹងថាជាបងប្អូនគ្នានេះគឺមិនអាចទៅរួចទេព្រោះខ្ញុំគិតថាការដែលរកឃើញគ្នានេះគឺសบายចិត្តជាងការខកបំណងរាប់ពាន់ដង កុំបារម្ភខ្ញុំអាចជួយឲ្យអ្នកទាំងពីរញាវគ្នាបានដោយមានការដាស់ស្ពាធ ជាបើអាចជួយឲ្យពីអ្នកខ្ញុំនិយាយគ្នាអត់ខ្វះគ្នាបានខ្ញុំទៅជួបនិយាយជាមួយគេក៏បានដែរ ពីណាគេបងស្រីឯងនៅនោះមានតែ2នាក់តាបងមិនបងណាគេឬក៏អត់ចង់ទទួលស្គាល់ថាខ្លួនឯងជាបងមែនចាំខ្ញុំធ្វើបងក៏បានដែរចឹងឈួតអញ្ចឹងបានន័យថាព្រមទទួលថាខ្លួនឯងជាបងស្រីមែនណារឿងហ្នឹងខ្ញុំទទួលស្គាល់យូរហើយប៉ុន្តែរឿងខ្ញុំតទទួលស្គាល់បានអញជាបងស្រីរបស់ខ្ញុំ ន្លងមកខ្ញុំធ្វើឲ្យគាត់អមេត្តាខ្លាំងហើយមើលទៅបានដល់ឥឡូវហ្នឹងមេត្តានៅតែអត់ព្រមទទួលយកខ្ញុំអត់អីទេចឹងមេត្តាមិនបាច់ទទួលយកក៏បានដែរកុំឲ្យប្រហែលតនេទៅកន្លែងណាដែលពួកយើងបាច់ជួបគ្នាទៀតឈួតមែនគេអីគេមនុស្សបាច់គ្នាច្រើនឆ្នាំមិនហើយព្យាយាមតាមរកគ្នារហូតថាឥឡូវនៅសុខសុខបានជួបគ្នា Trang Tịnh bé thiệt mến Bạn ấy thăm rồi Cô ai chỉ bỏ rời bỏ nhau Ở thôi câu à bị muốn nhưng mà tôi dọn bán bật mèn Của đang hứa Anh ta Penny đang hứa ngay Bộ dương កុំគិតវេះជាមួយនឹងគ្នាទៀតបានអត់បងសុំតោតែកន្លងមកបងមិនជាបងស្រីដ៏ល្អរបស់ឯងហើយបងសុំតោដែលបងអាចមើលថែឯងបាន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 បាកាស Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាសលើពីភេសជ្ជៈបើកម្លាំងសូមកុំឲ្យខកខានឱកាសចុងក្រោយសម្រាប់ការលូតកម្ពស់ជាមួយនឹង Pedisure Tan Plus ថ្មីសម្រាប់កុមារវ័យជំទង់កាថ្មីរូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់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 គូលោមឡាតូជួយជាងគ្រប់មែនឡាតូអន្តទានសហគមន៍កសិកម្មអាចទូទាត់បត់បែនតាមលំហូរសាច់ប្រាក់និងអាចសងមុនការកំណត់គ្រប់ពេលដោយគ្មានការពិន័យដុំសុបខ្នោថ្មីមានជាតិដូចរងាស់មុនទាំងមូលឈ្ងុយឆ្ងាញ់និងសម្បូរដោយជីវជាតិចង់ប្រំថាស្រលាញ់ស្រលាញ់មកគេ នឹងអត់អញគឺជាមនុស្សតែម្នាក់គត់ដែលបងចង់ជួបចង់ក្បែរចង់ឃើញមុខអស់មួយជីវិតរបស់បងហើយអញក៏ជាមនុស្សតែម្នាក់គត់ដែលបងចង់ផ្ដោះស្នាមខ្ញុំហើយក្តីស្រឡាញ់របស់បងឲ្យតែឯងខ្លាំងផុតជាងគេប៉ុន្តែបងខ្លួនឯងជាបងស្រីអក្រក់ គ្មានបានការចោលមកសៀតសូមតែបងស្រីម្នាក់មើលថាអត់បានហើយល្ងងផុតសូមតែបងស្រីខ្លួនឯងប្រកាសក៏បងបើអត់ស្គាល់ផងដែរអរេបងគឺជាមនុស្សស្រីដែលឆ្លាតហើយប្រកែជាមនុស្សស្រីដែលរឹងមាំ បើសិនជាបងអត់រឹងមាំទេឥឡូវក៏យើងអត់បានជួបគ្នាសារឡើងវិញចឹងដែរនេះក៏យើងអត់បានដឹងពីការពិតនៅក្នុងថ្ងៃហ្នឹងដែរខ្ញុំខ្ញុំខកខ្លាំងណាស់តែខ្ញុំធ្វើខកដល់បងកន្លងមកប៉ុន្តែខ្ញុំក៏បានគិតដូចគ្នាដែរថាដើម្បីលុបលាងកំហុសទាំងអស់ហ្នឹងមានតែយើងយកក្តីស្រឡាញ់ ដើម្បីធ្វើឲ្យអ្វីៗគ្រប់យ៉ាងល្អឡើងវិញចឹងចាប់ពីថ្ងៃហ្នឹងតើពួកយើងឈប់គិតពីរឿងពីមុនទៀតណាពួកយើងនៅក្បែរគ្នាផ្ដល់ក្តីស្រឡាញ់ឲ្យគ្នាមើលថែគ្នាដូចយើងកាលនៅពីតូចចឹងណា យើងឈប់ឆ្លោះគ្នាទៀតហើយឈប់ធ្វើឲ្យប៉ាម៉ាអត់សុបាយចិត្តទៀតហើយតាមពិតទៅពីអ្នកកូននេះស្គាល់គ្នាតាំងពីយូរហើយប៉ុន្តែគិតតែពីឆ្លោះគ្នាធ្វើរឿងអាក្រក់ដាក់គ្នារហូតប៉ុន្តែឈលឈួននឹងក៏ដោយសារតែពីអ្នកកូនអត់ដឹងថា ជាបងប្អូនគ្នាដែរតានេះអាក្បាលខុសកុំនិយាយច្រើនពេកហើយឈប់យករឿងដិតកាមិនល្អយកមកនិយាយមកចង់បានថាមនុស្សយើងម្នាក់ម្នាក់តែតែមានដិតកាឡើយប៉ុន្តែសំខាន់យើងចាត់ទុកដិតកាហ្នឹងគឺជាមេរៀន គឺជាអ្វីដែលយើងកំសាន្តលេងមើលលេងក៏បានដែរអូខេប៉ុន្តែពេលនេះពួកកូនទាំងពីរនាក់ក៏ចាប់ដើមចាប់ដៃគ្នាស្រឡាញ់គ្នាហើយក៏មើលថែគ្នារហូតទៅ ហើយមួយទៀតអឺហើយចោះប៉ែនឹងម៉ែអូពេលណាបានអឺត្រូវហើយគ្នាវិញប្រហែលថ្ងៃនេះណា គឺម៉ាក់និងបងកំសាន្តបានយកចិត្តគ្នារួចរាល់អស់ហើយតែម៉ាក់មិនអាចមករស់នៅជុំកូនកូនបានទេ គឺម៉ាក់មានមនុស្សដែលម៉ាក់ស្រឡាញ់រួចហើយហើយគេក៏តាម ជួយម៉ាក់រហូតមកម៉ាក់មិនអាចបោះបង់ចោលគេបានទេ គេនោះគឺបងឆេមរស់នៅប្រទេសបារាំង តែសម្រាប់ប៉ារបស់កូន គឺពួកយើងនៅរាប់អានគ្នា ហើយគំនុំគុំគួនកន្លងមកនេះគឺយើងបានបាត់បង់ចោលជាច្រើនឆ្នាំរួចហើយគឺដើម្បីសេចក្តីសុខរបស់កូនកូននឹងណាចាម៉ែអញ្ចឹងកូនក៏គោរពតាមការសម្រេចចិត្តរបស់ម៉ាក់ហើយនឹងប៉ែប៉ុន្តែបើសំខាន់ពួកកូនទាំងពីរអ្នកក៏សប្បាយចិត្តដែរពេលដែលឃើញប៉ែម៉ាក់មានសេចក្តីសុខហើយយល់ពីគ្នាបែបហ្នឹងសម្រាប់កូនវិញគឺកូនកាន់តែមានសេចក្តីសុខទៀតដែរ នតែងតែសង្ឃឹមថាគ្រួសារហងយើងបានជួបជុំគ្នាឥឡូវយើងបានជួបជុំគ្នាមែនតាណោកូនឃើញប៉ាយ៉ាងម៉េចពេលឃើញអញ្ចឹងកូនក៏សប្បាយចិត្តដែរមានអារម្មណ៍ថាមានសេចក្តីសុខដល់ហើយសេចក្តីបញ្ចប់ របស់ជីវិតដែលគ្រប់គ្នាតែងតែប្រាថ្នាចង់បានគឺសេចក្តីសុខនៃការជួបជុំគ្រួសារសេចក្តីសុខនោះគឺសេចក្តីសុខដែលគ្រប់គ្នាតែងតែបំភ្លេចចោលហើយមើលរំលងតែតែងតែដើររកសេចក្តីសុខរហូតបាត់បុគ្គលម្នាក់ៗជាងទៅបើនៅតែមានឱកាសចាប់យកត្រូវតែចាប់យកសេចក្តីសុខណាដែលនៅក្បែរដៃអ្នកបំផុត។ គ្រាន់តិចទៅមកថែកូនស្រីយើងផងណាបងណាបងនឹងមើលថែកូនស្រីរបស់យើងឲ្យបានល្អបំផុតព្រោះកូនស្រីរបស់យើងគឺជាបេះដូងបងនឹងអូនមិនថាមានរឿងអីក៏រាល់ក៏ដោយក៏បងមិនបោះបង់កូនរបស់យើងចំដាច់ខាតចាប់ពីពេលនេះតទៅត្រូវតែកាត់ចិត្តដើម្បីកូនដើម្បីកាពះនិងដើម្បីឲ្យនាងមានភាពកក់ក្ដៅ ប៉ាអាចធ្វើបានគ្រប់យ៉ាងទោះជាអ្នកណានិយាយអីក៏ដោយក៏ប៉ាមិនខ្វល់ដែរសំខាន់កូនស្រីរបស់ប៉ាធំឡើងដោយសប្បាយចិត្តឲ្យប៉ាសុំទោសពេលដែលកូនដឹងថាប៉ាគឺជាមនុស្សប្រុសកូនច្បាស់ជាខឹងប៉ាតែយ៉ាងណាក៏ដោយក៏ប៉ាមិនឲ្យកូនស្រីរបស់ប៉ាធំឡើង គ្មានម៉ាក់នឹងគេទេអាចចាំបានអត់អាកាលពីប្រហែលឆ្នាំមុនគ្នាធ្លាប់បានប្រឡងបបរកញ្ញាម្ដងណាចាំតាគឺប្រឡងហើយក៏ធ្លាក់នោះអីលើកនេះគឺគ្នាត្រូវតែប្រឡងហើយប្រឡងឲ្យជាប់គឺប្រឡងដើម្បីកូនស្រីរបស់គ្នាហើយក៏ប្រឡងដើម្បីប្រាក់រង្វាន់ដែរគឺយើងធ្វើដើម្បីបានមកកត់តាមក្តីសម័យរបស់កូនស្រីរបស់យើងចង់បានណា បណ្ដៃឲ្យចិត្តវងវែងបែបនេះបើសិនមិនស្រឡាញ់